អឺខ្ញុំមិនគេងចំណេញទៅលើភាពល្បីល្បាញបងប្អូនទេបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីមានការប្រកាសជួយទឹកប្រាក់ចំនួន5000ដុល្លារទៅកាន់អ្នកលក់លាហាលអភិជនកាលពីម្សិលមិញនេះធ្វើឲ្យមហាជនក៏ដូចជា fan fan របស់ពូឈឹមមានការសប្បាយចិត្តមែនទែនហើយកាលពីម្សិលមិញនេះពូឈឹមគាត់ក៏បានជួបនឹងសំណេះសំណាលរឿងមួយចំនួនផងដែរជាមួយនឹងអ្នកលក់លាហាលអភិជនបងប្អូនយ៉ាងណាមិញក្រោយពីបានជួប នឹងនិយាយរឿងរ៉ាវមួយចំនួនជាមួយគ្នាមកស្រាប់តែអ្នកលក់លេហាលអភិជននោះគាត់ក៏បានទៅជួបជាមួយនឹងម្ចាស់ផលិតកម្មមួយហើយគាត់ក៏បានចុះកងត្រាជាមួយនឹងម្ចាស់ផលិតកម្មនោះអីជាដើមហើយក៏បានចេញវីដេអូនិយាយថាពេលដែល ខ្លួនបានទៅជួបពូឈឹមនោះគោលបំណងរបស់ខ្លួន គឺថាទៅ យកទឹកប្រាក់ពីពូឈឹមចំនួន5000ដុល្លារក៏ប៉ុន្តែអ្វីដែលគាត់សោកស្ដាយបំផុតនោះគឺថាក្រោយពេលដែលគាត់បានទៅជួបពូឈឹមហើយសូម្បីតែទឹកសុទ្ធមួយដំណក់ក៏គាត់មិនទទួលបានពីពូឈឹមផងកុំថាឡាយលុយដល់ទៅ5000ដុល្លារបងប្អូនសូម្បីតែលុយខ្មែរ100រៀលហើយជា4អ្នកលក់លីហារូបនេះមិនទទួលបានឡើយក្រោយពីចេញវីដេអូនេះហើយធ្វើឲ្យពូឈឹមត្រូវបានរងការរិះគន់ខ្លាំងមែនទែនបន្ទាប់ពីបានឃើញវីដេអូឃ្លីបនោះភ្លាមពូឈឹមដែលជាអ្នកមានចិត្តចង់ជួយជ្រោមជ្រែងក៏បានចេញមុខមកបកស្រាយសារជាថ្មីការប្រកាសកាលពីម្សិលមិញនេះពូឈឹមបានបញ្ជាក់ យ៉ាងច្បាស់ថាលុយចំនួន5000ដែលគាត់ថាជួយទៅលើអ្នកលក់លេខានោះគឺគាត់មិនមែនឲ្យជាសាច់ប្រាក់សុទ្ធនោះទេគឺគាត់ចង់ជួយបែបជាលក្ខណៈបោះស្តង់រកស៊ីមិនមែនជាការជួយជ្រោមជ្រែងឲ្យលុយចំនួន5000ដុល្លារសុទ្ធនោះឡើយហើយគាត់ក៏បាននិយាយប្រៀបធៀបថាគាត់មិនចង់ឲ្យត្រីមួយក្បាលឬក៏បន្លែមួយមុខពីរមុខដើម្បីឲ្យប្អូន ធ្វើម្ហូបមួយថ្ងៃអស់នោះទេតែពូឈឹមគាត់ក្រងនឹងឲ្យប្អូននៅស្រះចិញ្ចឹមត្រីដ៏ធំមួយ ដែលមានមេត្រីបាត្រីកូនត្រីពងត្រីនៅទីនោះហើយអាចចិញ្ចឹមខ្លួនអស់មួយជីវិតនេះគឺជាទឹកចិត្តដ៏ល្អប្រពៃមួយដែលខ្មែរមានចិត្តជួយខ្មែរដែលពូឈឹមគាត់មានចិត្តចង់ជួយទៅលើអ្នកដែលមានជីវិតស្រដៀងទៅនឹងគាត់គឺអ្នកលោកលីហាលដែលមានការតស៊ូក្នុងនោះផងដែរពូឈឹមគាត់ក៏បានឆ្លើយតបទៅកាន់អ្នកលោកលីហាលអភិជន និងមហាជនដែលច្រឡំនឹងរិះគន់ទៅលើគាត់ថាក្នុងវីដេអូរបស់ខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនឲ្យស្តង់ មួយតម្លៃ5000ដុល្លារមិនមែនហៅឲ្យមកយកលុយនោះទេហើយនៅក្នុងคลิปវីដេអូដែលបញ្ឈឹមគាត់បានចេញបកស្រាយនោះគាត់ក៏បានលើកឡើងថាអ្នកលក់លីហាលអភិជនរូបនោះមានសមត្ថភាពត្រឹមតែជួយខ្លួនបានតែម្យ៉ាងគត់គឺដាក់មនុស្សឲ្យធ្វើការលក់និងសុំទីតាំងកន្លែងលក់ហើយក៏សូមបញ្ជាក់បងប្អូនផងដែរថាបរោះដែលត្រូវបានមហាជនប្រសិទ្ធនាមថាគឺជាអ្នកលក់លីហាលអភិជនដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីរូបគេបានបកស្រាយបទចម្រៀងនិងមានសំនៀងស្រដៀងទៅនឹងតារាចម្រៀងលោកខេមបងប្អូន ហើយជាមួយនឹងការប្រកាសលក់លេហារបស់គាត់តាមផ្លូវនិងការលេងស្ទីលសក់របស់គាត់ក៏ដូចជាការស្លៀកពាក់របស់គាត់នោះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់បងប្អូនមហាជននៅក្នុងរយៈពេលចុងក្រោយនេះជាពិសេសក្រោយអ្នកលក់លេហាអភិជនរូបនេះគាត់បានបកស្រាយនៅបទចម្រៀងមួយបទរបស់លោកខេមដែលមានចំណងជើងថាឆារាក្រមុំបងដែលជាហេតុធ្វើឲ្យគាត់ល្បីល្បាញខ្លាំងមែនទែនបងប្អូនហើយក្រោយក្រោយមកគាត់ក៏បានទម្លាយពីប្រវត្តិនិងការតស៊ូរបស់គាត់ធ្វើឲ្យមហាជនមានក្តីអាណិតអាសូរជាខ្លាំង ហើយក៏មានអ្នកមានមុខមានមាត់មានអ្នកចំនួនធំធំក៏ដូចជាមានអ្នកលក់អនឡាញល្បីល្បី ចង់ជួយជ្រោមជ្រែងគាត់ផងដែរហើយក្នុងនោះផងដែរប្រជុំគាត់ក៏បានចេញមកប្រកាសថាជួយទំនុកបំរុងទៅលើអ្នកលូលេហាត់អភិជនរូបនេះចំនួន5000ដុល្លារ ហើយក្នុងនោះផងដែរក៏មានបងប្អូនអ្នកដែលរស់នៅឯនីសមុទ្រក៏ដូចជាបងប្អូនដែលនៅអាមេរិកក៏បានសំណូមពរឲ្យអ្នកនាងខាត់សុខីមឲ្យហៅអ្នកលក់លេហាលអភិជនរូបនេះឡើងច្រៀងនៅក្នុងកម្មវិធីទ្របលោកពុកអីជាដើមដែលអាចទទួលបានថវិកាក៏ដូចជាការឧបត្ថម្ភពីក្រៅប្រទេសថែមទៀតផងយ៉ាងណាមិញក្រោយក្រោយមកនេះក៏ត្រូវបានគេដឹងថាអ្នកលូលីហាលអភិជនរូបនេះគាត់ក៏បានចុះកងត្រាជាមួយនឹងផលិតកម្មមួយផងដែរយ៉ាងណាមិញការសម្រេចចិត្តចុះកងត្រាចូលផលិតកម្មនេះគឺជាការសម្រេចចិត្តមួយរបស់អ្នកលូលីហាលអភិជនរូបនេះហើយក៏សូមជូនពរឲ្យការសម្រេច ចិត្តរបស់គាត់នេះគឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវហើយក៏សូមជូនពរឲ្យគាត់ជោគជ័យលើវិស័យសិល្បៈផងដែរអរគុណច្រើនបងប្អូនបាយបាយ